ស្រឡាញ់មួយដែលមិនភ័យព្រួយខ្លាចមានថ្ងៃប្រែដីស្រឡាញ់ដែរ ពិតធ្លាក់ស្រោច មនុស្សដូចខ្ញុំគិតថានឹងអាចសម្លឹងទៅថ្ងៃក្រោយបានអាចមើលថែម្ដាយខ្ញុំបានហេតុអីធ្វើបែបនេះដល់ម្ដាយខ្ញុំខ្ញុំសុំទោសដែលយល់ច្រឡំណាបើបើអាចខឹងខ្ញុំបានបើអាមនុស្សហូតទឹកសម្លឹងកាមួយជាតិនេះអញមិនដែរខ្លាចណាទេវើយអូម៉ែស្ងាត់ចាំលោកក៏មានរឿងអីដែរ ខំញ៉ាំបាយនេះហើយហើយមីងនឹងលែងអីមិនខានទេណា ទៅជួបអ្នកណាហ៎ចេញហើយខ្ញុំមកថ្ងៃនេះហ៎គឺខ្ញុំមកធ្វើអីនាងទេគ្រាន់តែខ្ញុំមកអបអរសាទរស្នេហាដំបូងរបស់នាងតែប៉ុណ្្នឹងឯងមែនទេមកតាមខ្ញុំដល់កន្លែងហ្នឹងគឺដើម្បីមកតម្លាក់ខ្លួនឯងមែនអត់ហេតុអីមកជាខ្ញុំត្រូវជាអ្នកធ្លាក់ខ្ញុំបានប្រាប់នាងហើយឯងថាខ្ញុំមិនឲ្យនាងមកប៉ះខ្ញុំទៀតទេមនុស្សដែលមានចំណេះចេះដឹងដូចជានាងហេតុអីមិនបើកចិត្តអប់រំខ្លួនឯងខ្លះទៅ មកមើងងាយគេតែមិនស្គាល់ពីខ្លួនឯងអូហូស្នេហាមួយនេះហ៎បានផ្លាស់ប្ដូរជាងកាត់ដេរម្នាក់ច្រើនខ្លាំងណាស់ពីមនុស្សដែលមិនចេះនិយាយអីសោះឥឡូវបែរជាក្លាហានដើម្បីមនុស្សប្រុសម្នាក់អូហូនេះនេះខ្លាចខ្ញុំដណ្ដើមតូចទៅវិញមែនខ្ញុំប្រាប់នាងណាបើសិនជាខ្ញុំជានាងវិញណាខ្ញុំនឹងគិតហើយនឹងប្រើខួរក្បាល មកត្រាស់រិះដឹងម្ដងទៀតថាមនុស្សដូចជាតូចណាគឺជាប្រធានផ្នែកក្រុមហ៊ុនគេមិនមកស្ម័គ្រស្មោះស្រឡាញ់មនុស្សស្រីដែលជាជាងកាត់ដេរដូចជានាងនោះទេហើយបើសិនជាមែនបានត្រឹមតែលេងសើចតែប៉ុណ្ណោះគ្មានវាសនាមករៀបការជាមួយគ្នានោះទេបើសិនជានាងចុះទូទេវាសនានឹងអនាគតបានអញ្ចឹងហេតុអីមិនជួយចិត្តឲ្យខ្លួនឯងម្ដងទៅនាងខ្ញុំទទួលយកការពិត ខ្ញុំជឿជាក់លើស្នេហាខ្ញុំព្រោះរឿងគ្រប់យ៉ាងមិនស្ថិតលើឋានៈនិងវាសនាទេគឺស្ថិតលើចិត្តនិងបេះដូងនាងមិនអាចមកបំផ្លាញទឹកចិត្តរបស់ខ្ញុំលើតូចបានទេខ្ញុំនឹងចាំមើលស្នេហាមួយនេះនឹងមានឧបសគ្គមករារាំងប៉ុណ្ណានាងមានគ្រប់យ៉ាងហើយរីករាយជាមួយវាទៅហើយនាងនឹងសប្បាយចិត្តកុំធ្វើឲ្យជីវិតខ្លួនឯងមកបបាក់ដោយសារស្នេហាខ្ញុំទៀត សួស្តីតូចមករយៈនេះសុខសប្បាយអត់បាទសុខជានិច្ចខ្ញុំឃើញតូចមករយៈនេះដូចជារវល់ច្រើនខ្ញុំឈៀងចូលមុននេះខែងលោបាន ជួយការងារតូចខ្លះមិនចាំបាច់ទេខ្ញុំអាចធ្វើខ្លួនឯងបានទេ ម៉ែម៉ែកុំខ្លាចអីណាខ្ញុំនៅចិត្តទេម៉ែម៉ែនៅនៅនៅចិត្តកូនតូចកូនតូចកុំកុំទៅណាចាំម៉ែណាម៉ែម៉ែម៉ែម៉ែម៉ែខ្លាចគេមកធ្វើបាបម៉ែម៉ែទៀតបាទម៉ែខ្ញុំនៅទីនេះហើយគ្មានអ្នកណាគេហ៊ានធ្វើបាបម៉ែតូចខ្ញុំឮថាតូចមានការងារប្រជុំ ចឹងទៅលោកប្រធានក៏ប្រាប់ថាឲ្យរៀបចំម៉ែម៉ែចង់សារអីល្ងាអូម៉ែម៉ែម៉ែចង់ហូបបាយបាយដំណើបស្វាយទុំពេលពេលពេលយកហូបបាយហើយយកយកហូបវាឆ្ងាញ់ណាស់ណាកូនតូចបាទម៉ែ តូចអាម៉ែម៉ែម៉ែនោមដាក់សម្ពុតទៀតហើយចេះស្លៀកខោទឹកនោមទេស្លៀកស្លៀកទៅវាវាក្តៅស្អុងណា កូនកូនតូចកុំកុំខ្មុំណាម៉ែអីណាតូចអឺចាំខ្ញុំជូនគាត់ទៅបន្ទប់ទឹកណាខ្ញុំអាចជូនគាត់ទៅដល់ខ្លួនឯងបានទេម៉ែមកម៉ែចូលចាំខ្ញុំនឹងម៉ែ Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងធនាគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ5%ប៉ុណ្ណោះក្នុងមួយឆ្នាំប៉ាណាដុលអេកស្ត្រាមានអនុភាពបន្ធូរការឈឺចាំដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតាពិសាកូជុលឥឡូវនេះកូជុលរង្វាន់ធំជាងគេរង្វាន់បើនេះគឺក្លិនក្លិនជាភាពស្រស់ស្អាតរបស់អ្នកស្មានជីវិតរស់រវើង Ozarian Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបាន ទឹកបរិសុទ្ធកម្ពុជា ទឹកពិសានិងឆុង ទឹកដោះគោភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតផលិតផលលីបាយល្បីល្បាញជាង60ប្រទេស លើពិភពលោកជម្រើសថ្មីសម្រាប់អ្នកអាយស្កូឡាបង្កើតភាពរីករាយនិងឈ្នះរង្វាន់ដ៏អស្ចារ្យ ជា O Volcano របស់ខ្ញុំអ្នកអាចរកទិញ O Valtin O Volcano បាន នៅតាមតូបដែលនៅជិតអ្នកអរគុណមេឃអរគុណដីដែលអរខ្ញុំខ្លាចជាកូនមកចូលចាំខ្ញុំនឹងណា ចាស់ច្រើនណាប្រសិនមិនបាច់ទៅរើសនៅអាណាទេរើសនៅតែតែមុខផ្ទះហ្នឹងទៅ បាក់បាក់បានហើយមិនបាច់រើសទៅណាទៀតទេគុណគុណតូចកំពុងតែជាប់ធ្វើមហូបនៅខាងខាងខាងខាងក្នុងមិនទាន់ហើយទេអញ្ចឹងជើងខ្ញុំខ្ញុំនឹងរើសឲ្យបានច្រើនច្រើនសិនអូ ច្រើនណាច្រើននឹងនឹងទុកទុកទុកលក់ហើយបានលុយទុកទិញមកហូបឲ្យកូនតូចទៅទៅទៅធ្វើការណូអូច្រើនណាចាយ Thank you. ចកូនតូចធ្វើមកហូបសិនណបង ទៅទៅតងមានកាយគេគឺម្ដាយរបស់តូចគឺគាត់មកស្អាតមកស្អាតគាត់កាត់អីគាត់កាត់អីនិយាយមើលតងគាត់គាត់ដួលសន្លប់នៅក្រោយផ្ទះហើយតែដឹងថាកូនប្រុសរបស់គាត់ទៅណាអ្នកមីងតោះឥឡូវខ្ញុំទុកគាត់ទៅតាមអ្នកឯងតោះ ម៉ែម៉ែខ្ញុំណាបាយធ្វើម្ហូបឆ្អិនទេម៉ែហូបបាយជាមួយគ្នាណាម៉ែម៉ែខ្ញុំធ្វើម្ហូបឆ្អិនទេម៉ែម៉ែកុំលេបបិទពួនណាម៉ែ mai mai tên anh chưa Bà chưa Mai bà chân mai, bà công là đình trăng mai mới được anh trai ដឹងទេថាបងនេះពិបាកទ្រាំប៉ុណ្ណាពេលដែលឃើញពៅនោះទៅជាមួយអាមួយនោះខ្ញុំមិនបានស្រឡាញ់ឆេងទេគឺខ្ញុំស្រឡាញ់អ្នកឃើញផ្សេងទេតើពីណាទៅដែលពៅស្រឡាញ់គឺតើតើវានោះអត់ចាញ់មកបណ្ណាទៅបងស្រឡាញ់ពៅជាងវានោះទៀតតែស្នេហាពិតគឺផុសចេញបែបបែដងមិនមែននិយាយទៅមាត់ចឹងទេប៉ិតអីថ្ងៃនេះបងនឹងឲ្យពៅឃើញស្នេហាពិតរបស់បងតើស្នេហាពិតរបស់បងនេះពូកញ្ចូលបណ្ណានោះ ម៉ែម៉ែម៉ែចាប់ខ្ញុំឡើយម៉ែពូពូវាធ្វើបាក់ម៉ែហើយហើយធ្វើបាក់បើទៀតប្រៃទេណាម៉ែខ្ញុំជួយម៉ែម៉ែមិនអីទេណាម៉ែខ្ញុំមកជួយម៉ែម៉ែប្រកាសជាអត់អីទេម៉ែបើអូនយ៉ាងម៉េចទេអឺ អើយកុំគិតច្រើនពេករាជ័យលើកនេះមិនទាន់ចប់ទេកុំទាន់ចោះចាញ់វាលឿនពេកអ្នកណា ថាចោះចាញ់វាអាកូនមនុស្សឈ្មោះនោះវាគ្មានថ្ងៃណាមកឆ្លាញ់មនុស្សទេដាញ់ឆ្លាញ់បានឡើយអ្វីដែលចង់បានណាគ្មានណាយកបានទេរឿងនេះ បើតើវាដើរកន្លាលើយើងយូរពេកមិនបានទេល្ងាចមិញចាត់ទុកថាយើងមិនចង់បែកការជាមួយនឹងពួកវាទៅចោះតែចាត់ការកាន់តែឆាប់កាន់តែល្អវាស្គាល់ពាក្យប្រកួតប្រជែងជាមួយតិចពេកហើយវាសមាងអីមកឆ្លាញ់មនុស្សដែរអញឆ្លាញ់បើវាហ៊ានណាវាក៏រស់នៅមិនបានសុខឡើយអាកូនវាឈួតអរគុណមេឃអរគុណដីដែលអរខ្ញុំខ្លាចជាកូនបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងធនីគារអភិវឌ្ឍជនបទនិងកសិកម្ម ការប្រាក់ត្រឹមតែ5%ប៉ុណ្ណោះក្នុងមួយឆ្នាំប៉ាណាដុលអេកស្ត្រាមានអនុភាពបន្ធូរការឈឺចាំដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតាពិសាកូជុលឥឡូវនេះកូជុលរង្វាន់ធំជាងគេរង្វាន់បើនេះគឺក្លិនក្លិនជាភាពស្រស់ស្អាតរបស់អ្នកស្មានជីវិតរស់រវើង Bavarian Dairies រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបាន ទឹកបរិសុទ្ធកម្ពុជា ទឹកពិសានិងឆុងទឹកដោះគោភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អ ជាមួយអីចឹងបូការីស្វេតផលិតផលលីបាយល្បីល្បាញជាង60ប្រទេស លើ ពិភពលោកជម្រើសថ្មី សម្រាប់អ្នកអាយស្កូឡាបង្កើតភាពរីករាយនិងឈ្នះរង្វាន់ដ៏អស្ចារ្យ ដូចជា O Volcano របស់ខ្ញុំអ្នកអាចរកទិញ O Valtin O Volcano បាន នៅតាមតូបដែលនៅជិតអ្នកអរគុណមេឃអរគុណដីដែលអរខ្ញុំខ្លាចជាកូនវាស្គាល់ពាក្យប្រកួតប្រជែងជាមួយតិចពេកហើយវាសមាងអីមកឆ្លាញ់មនុស្សឯងដែរឆ្លាញ់បើវាហ៊ានណាវាក៏រស់នៅមិនបានសុខឡើយអាកូនវាឈួតនិយាយចឹងអាតុងទៅណាហើយអាប្រយ័ត្នវាក្បត់យើង យ៉ាងម៉េចហើយ មានកាតអីអត់ឃើញមកញ៉ាំបាយឡើងចងងអញ្ចឹងមានអីនៅធម្មតាតាឃើញនឹងភ្នែកស្រាប់អីនៅឈរនៅនឹងតាខ្ញុំស្មានតែខ្ទេចខ្ទីអស់ហើយនៅសល់ថ្ងៃនេះសម្រាប់នាងដែរគិតទៅមនុស្សដូចជានាង នៅ មានរឿងល្អមកជួយ នាងទៀតអ្ហ៎អ្នកសាព្រោះតង្វើអាក្រក់នឹងវិនានេះនាងចង់ដាក់តម្រៀខ្ញុំហ៎មនុស្សដូចជាខ្ញុំហ៎ មិនងាយនឹងរងទំនាយនឹងអ្នកណាទេតង្វើអាក្រក់ដែលអ្នកនាងបានធ្វើមានតែអ្នកនាងខ្លួនឯងឯងបើនឹងច្បាស់ចឹងផងអូត្រូវអីហើយកុំឈរនៅនឹងយូរពេកពួកឯងខ្ញុំអត់ចង់និយាយរឿងដដែលដដែលជាមួយនឹងមនុស្សចង់ឈ្នះមិនចេះចប់ចឹងឯងបើចង់ឈ្នះអីឈ្នះតែឯងទៅបានទេខ្ញុំមិនដឹងថាថ្ងៃខាងមុខទៅជាយ៉ាងណាតែស្នេហា គឺជាការតស៊ូហើយនឹងពុះពៀប្រុសជាកម្លាំងចិត្តឲ្យ នាង ចេះតស៊ូបាន បើថ្ងៃមុខធម្មតានិងមិនធម្មតា ខ្ញុំក៏មិនដឹងដែរសំណាងល្អណាស់ សិនអើយពួកឯងឈិនណាគេមិនបានឈិនមករារាំងយើងឯងមិនចង់ដឹងវិញអូអើយដឹងថាញ៉ែនោះតែគេស្រឡាញ់វាឈឺចាប់ប៉ុណ្ណាវិញមនុស្សដែលលួចបាយគេពីក្រោយខ្នង ថោកទៀតណាវៃក៏ឯងជាកូនប្រុសពិតមែនទេឯងមិនមែនលួចមកវាយយើងពីក្រៅខ្នងអញ្ចឹងទេចាំឯងក៏ខ្លាចទៅចាំឯងក៏ទៅទៅកំពុងបាបកូនទៅខ្ញុំមិនធ្វើបាបកូនមីងឈួតឯងទេតែគាត់តែខ្ញុំចង់បដៅវាឲ្យវាដឹងថាញ៉ែមនុស្សស្រីឲ្យគេស្លែវាឈឺចាប់ប្រពន្ធណាអើយអូឯងខោកទៀតណាកុំធ្វើបាបម៉ៅយើអស្ចារ្យ បើសិនជាយើងដឹងហែធ្វើបាបម៉ៃយើងនឹងមិនលើកលែងឯងទេស្កាយតែចោកច្បាស់ហើយហ៊ានមកតមាត់ជាមួយអញទៀតហ៊ានមករើខាំអញទៀតយើងមិនធ្វើបាបឯងទេតែនឹងធ្វើបាបម៉ែឯងឲ្យដឹងថាវាឈឺចាប់ប៉ុណ្ណាចាច់ចោលហើយកុំធ្វើបាបម៉ែយើងវិញម៉ែម៉ែ

Con Con Con Con Con Con Con Con cho con à Con Con cho con Cho con Cho con ta cho con Con Con Con Con tội ác ấy thế nào Con tội Con tội Con Con Con tội Con Con tội lại đắng luôn Con tội lại đắng luôn à Con Con tội chạm đắng luôn là của mình là con tội đã ទុំគុំកើតអីអសោកូនតូចមិនអីទេព្រោះគ្រូពេទ្យកំពុងតែជួយហើយណាតែតែខ្ញុំខ្លាចខ្ញុំខ្ញុំខ្លាចកូនតូចគេគេស្លាប់ចោលខ្ញុំហើយមីងគាត់មិនអីទេមីងស្លាប់អីមានគ្រូពេទ្យចាំមើលតាមែងគុំនិយាយចឹងមើលជប់យកមកណាមីងគុំកូនតូចមិនគុំតូចមិន គាត់និយាយជាមួយម៉ែអញ្ចឹងអាកូនគុណតោចាប់ដឹងខ្លួនឡើងមកណាកុំយំមិញស្អាតម៉ែម៉ែជុំឲ្យកូនទៅធ្វើការទៀតហើយម៉ែម៉ែនឹងទៅរើអេតចាយយកមកទិញដំណាំ ទុកទុកជាបើកូនតូចណាកូនកូនតូចដឹងខ្លួនឡើងមកណាកូនតូចណាបានហើយថាមិនអីទេកូនមិញកុំយំច្រើនពេកតែតែខ្ញុំខ្លាចខ្ញុំខ្លាចកូនតូចគេអត់ងើបឡើងមកវិញលោកលោកគ្រូប៉ែតលោកគ្រូប៉ែត ទៅជួយកូនកូនតូចខ្ញុំផងណាកូនអ្នកមីងគ្រាន់តែស្លាប់ទេมันមានអ្វីធ្ងន់ធ្ងរទេម៉ែណែលោកគ្រូម៉ែកូនខ្ញុំពិតជាមិនកើតអីម៉ែណូបាទអ្នកមីងកូនតើ 等。 ភ្ញាក់អីអ្ហ៎បងបងបងភ្ញាក់អីអ្ហ៎បងភ្ញាក់អីអ្ហ៎ម៉ែសែនបងទៅភ្ញាក់អីកត់កត់កត់តូចកត់តូចបើកភ្នែកហើយកត់កត់តូចជាហើយអរគុណមេឃអរគុណដីដែលអរខ្ញុំខ្លាចជាកូនបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំង ធនាគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ5%ប៉ុណ្ណោះក្នុងមួយឆ្នាំប៉ាណាដុលអេកស្ត្រាមានអនុភាពបន្ធូរការឈឺចាំដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតាពិសាកូជុលឥឡូវនេះកូជុលរង្វាន់ធំជាងគេរង្វាន់បើនេះគឺក្លិនក្លិនជាភាពស្រស់ស្អាតរបស់អ្នកស្មានជីវិតរស់រវើង Osarian Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបាន ទឹកបរិសុទ្ធកម្ពុជា ទឹកពិសានិងឆុងទឹកដោះគោភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អ ជាមួយអីចឹងបូការីស្វេតផលិតផលលីបាយល្បីល្បាញជាង60ប្រទេស លើពិភពលោកជម្រើសថ្មីសម្រាប់អ្នកអាយស្កូឡាបង្កើតភាពរីករាយនិងឈ្នះរង្វាន់ដ៏អស្ចារ្យនេះគឺជា O Volcano របស់ខ្ញុំអ្នកអាចរកទិញ Ovaltine O Volcano បាន នៅតាមតូបដែលនៅជិតអ្នក ទួយភ្នាក់អីអ្ហ៎បងបងបងភ្នាក់អីអ្ហ៎ភ្នាក់អីអ្ហ៎ម៉ែសែនបងទួយភ្នាក់អីកត់កត់កត់តូចកត់តូចបើកភ្នែកហើយកត់កត់តូចជាហើយ ភ្នាក់ហ៎ម៉ែម៉ែម៉ែមានត្រូវត្រង់ណាអូនម៉ែម៉ែហើយម៉ែម៉ែអត់អីទេកូនកូនតូចណាកូនកូនតូចកូនកូនតូចឈឺទេហើយហើយគេគេបាយកូនតូចត្រូវត្រូវត្រង់កន្លែងណាខ្លះ ខ្ញុំអត់អីទេម៉ែខ្ញុំខ្ញុំជាឯម៉ែកុំផឹងនិយាយច្រើនពេកណាអូននឹងនៅមើលថែបងរហូតដល់បងជាបងកុំបារម្ភអូនអត់ទៅណាចាបងឯណាពួកយើងនឹងនៅរួមសុខរួមទុក្ខជាមួយគ្នាទោះបីជាមានរឿងអីកើតឡើងក៏ដោយ បើបងនៅជាមួយអូនបងស្រឡាញ់អូនបើអូនស្រឡាញ់បងតែម្នាក់គត់ទោះបីជាថ្ងៃក្រោយមានរឿងអីកើតឡើងក៏ដោយតែអូនសុំចាប់ពីពេលនេះតទៅចិត្តយើងបេះដូងយើងនឹងនៅជាមួយគ្នារហូតណា អូយសុំអើយពួកយើងជាគូជីវិតនឹងគ្នាយើងកុំអស់បង់ចោលគ្នាណាទោះបីជាមានរឿងក៏ដោយបាទបងនឹងមើលថែអូនធ្វើគ្រប់យ៉ាងដើម្បីអូនមិនអន់នរណាម្នាក់ មកធ្វើបាបអូនបានទេ មួយម៉ាត់ទៀតទៅណាតែមួយម៉ាត់ទៀតទេតូចគាត់នឹងឆាប់ជាហើយនឹងបានទៅធ្វើការជាមួយមីងខានទេណាអាកូនកូនតូចអត់អត់ទាន់បានហូបអីទេមីងមីងមីងចាំហូបជាមួយនឹងកូនតូចវិញមីងហូបមុនសិនទៅតូចតិចទៀតគាត់នឹងហូបតាមក្រោយណាមីងនៅចាំបានអត់តូចគាត់ធ្លាប់ប្រាប់មីងថាតើតាមីងហូបឲ្យអស់សិនទៅគាត់ហូបតាមក្រោយ ហើយពេលហូបហើយតូចនឹងនាំមីងទៅដើរលេងជាមួយគ្នានោះណាមីងណាខំញ៉ាំតិចទៀតទៅណាអឺមបើបើបើបើបើកំហៅមីងថាថាមីងអីបើបើហៅមីងថាម៉ែស្អាតម៉ែស្អាតដូចដូចដូចកូនតូចទៅណោះ ល្អល្អ ហាក់ហៅអញ្ចឹងមិនល្អណាអញ្ចឹងម៉ែស្អាតខំប្រឹងញ៉ាំមួយម៉ាត់ទៀតទៅណាទៅបានដាក់ពងទាប្រែឲ្យម៉ែស្អាតញ៉ាំហើយណាឆ្ងាញ់អត់ម៉ែស្អាតឆ្ងាញ់ឆ្ងាញ់អញ្ចឹងតិចតិចតិចទៀតនេះម៉ែម៉ែស្អាតនឹកនឹកឡើងទៅបចុកកូនតូចម្ដង កូនតូចប្រហែលជាគ្មានហើយណោះចាម៉ែស្អាតម៉ែស្អាតចូលចិត្តញ៉ាំសាច់អីចាំបើបេះឲ្យណាឆ្ងាញ់ទេម៉ែឆ្ងាញ់ម៉ាក់ម៉ាក់ម៉ាក់ចង់ហូបពកពងទាប្រៃឲ្យច្រើនច្រើនណាចា ចឹងម៉ែខំញ៉ាំឲ្យបានច្រើនច្រើនណាបើបើបើបើហូបហូបខ្លះទេអាអីទេឲ្យម៉ែសាយញ៉ាំទៅបើអឺបងមានរឿងមួយចង់និយាយជាមួយអូនចង់និយាយគេប្រាប់អូនមក បើសិនជាថ្ងៃណាមួយបងទៅណាបាត់អូនកំណឹកបងនិយាយពីអីគេហ្នឹងហើយបើឯងចង់ទៅណាលីអូនទៅណាមិនបានសោកសោកមិននិយាយពាក្យហ្នឹងចឹង ពៅអូនក៏ដឹងដែរថាពួកយើងក៏មិនដឹងថាថ្ងៃខាងមុខទៅជាយ៉ាងណាដែរស្រាប់អូននិយាយអូនមិនខ្វល់ថាថ្ងៃក្រោយមានរឿងកើតឡើងទេប៉ុន្តែបងឯងអត់អាចទៅណាចោលអូនជាដាច់ខាតមកតែហើមចិត្តស្លាប់ក៏អូនត្រូវតែនៅជាមួយបងឯងដែរ តែបងបានហើយអូនមិនឲ្យបងឯងទៅណាចោលអូនដាច់ខាតបងឯងថាទៅនៅជាមួយអូនបងឯងគ្មានសិទ្ធិទៅណាចោលអូនទេនៅនៅបងនិយាយលេងតាចាំបាច់យងធ្វើអីហើយបងអូនយំដោយសារបងឯងចឹងមែនបងសុំទោសណា បងនិយាយលេងតាបងនៅ ក្បែរអូនរហូតមកយាយជប់យំបាននៅហឹមស្រឡាញ់មួយតែមិនភ័យព្រួយ ខ្លាចមានថ្ងៃប្រែ ដីស្រឡាញ់ដែរមិនចេះក្បត់មិនចេះសាវា ក្ដីស្រឡាញ់ពិតកូនឯងត្រូវតែឃ្លាំចាំមើលវាធ្វើមិនកុំឲ្យពើទៅជួបអាម្នាក់នោះហើយត្រូវតែរៀបរៀងវាឲ្យបានចាប់ពីថ្ងៃនេះទៅឯងឈប់តាក់ទងជាមួយនឹងកូនយើងស្ដាប់ម៉ែណាកូន ចាប់ពីថ្ងៃនេះទៅឯងត្រូវឈប់តាក់ទងជាមួយនឹងគេព្រោះថាគេនេះមានម្ដាយជាមនុស្សឈួត 이러 가냐